នៅក្នុងថ្ងៃនេះជាថ្ងៃច័ន្ទ4កើតខែជេឆ្នាំរុងទស័កពុស្សករាជ2544ត្រូវនៅថ្ងៃទី5ខែមិថុនាឆ្នាំ2000ខ្សែអន្លលេខ4លេខនេះគឺយើងទៅស្ដាប់អំពីបឋមវិបស្សនាសង្ខេប ព្រោះថានឹងស្ងៀតពេលខ្លះដើម្បីសម្ដែងពីកិច្ចសន្និបាតអញ្ចឹងរបៀបសម្ដែងហ្នឹងមានពីរបែបហើយបែបមួយគឺសម្ដែងទៅតាមលំដាប់នៃធម៌ជីវៈវាសនាតាំងពីបឋមសិទ្ធិនឹងអាដាមទៅហើយក្នុងចន្លោះចន្លោះនឹងស្ងៀតយកកិច្ចសន្និបាតចំពោះមុខខ្លះយកមកបញ្យលព្រោះពុទ្ធបរិស័ទបរិបត្តិ វាមានអ្នកថ្មីមានអ្នកចាស់មានអ្នកខ្ពស់មានអ្នកទាបអញ្ចឹងបើសិនជាចាំដល់តាមលំដាប់ហោហែទៅការបប្រតិបត្តិហ្នឹងក៏នៅតែឆ្ងល់ហើយអត់ចេះចប់ព្រោះការសម្ដែងធម៌តាមលំដាប់ថ្នាក់មិនងាយដល់ព្រោះអ្នកបប្រតិបត្តិវាទៅបាត់ហើយអញ្ចឹងសម្ដែងធម៌ហ្នឹងជាជាឱកាសជាចន្លោះចន្លោះខ្លះដើម្បីយកមកពន្យល់អំពីការបប្រតិបត្តិនេះ ការសិក្សាថ្នាក់បឋមវិបស្សនាគឺយើងត្រូវយល់ថាទីមួយសិក្សាអំពីសទ្ធាហើយទីពីរសិក្សាអំពីសិលហើយទីបីសិក្សាអំពីកម្មដ្ឋាន35កម្មដ្ឋានមានខ្យល់4តកូលជាដើមបានសិក្សាអំពីនាមរូបហេតុបច្ច័យ របស់លាមហើយនឹងរូបរហូតដល់អនុបស្សនា7នេះការបប្រតិបត្តិជាហោហាប៉ុន្តែពេលនេះចង់សម្ដែងពីកិច្ចប្រតិបត្តិដ៏សំខាន់មួយល្មាក់ល្មមដល់សតជនដែលជាអ្នកមានប្រាជ្ញាកាច់ប្រាជ្ញាទៀតដែលយកទៅបប្រតិបត្តិឬក៏កំពុងបប្រតិបត្តិក្នុងចិត្តនៅពេលដំបូងដៃបំផុត គេហៅផ្ដើមនៃការបរិបត្តិគឺយើងត្រូវបង្អោនចិត្តនៅក្នុងការជឿទៅលើកម្មហើយនឹងផលពេលពេលខ្លះយើងច្រើននិយាយថាជឿទៅលើគុណពុទ្ធគុណវធគុណវសង្ឃអញ្ចឹងក៏បានដែរប្រើពាក្យពីរជឿទៅលើគុណពុទ្ធគុណវធគុណវសង្ឃក៏បានជឿទៅលើកម្មហើយនឹងផលក៏បាន គឺពុទ្ធលោកសម្ដែងថាអ្នកដែលជាពុទ្ធគឺនៅនឹងចំណេះជាធររបស់ពុទ្ធហើយពុទ្ធលោកសម្ដែងពីកម្មផលកាលណាបើយើងជាកម្មផលឈ្មោះតែយើងបានជាពុទ្ធអញ្ចឹងហើយដែលយើងជាប្រសំក៏ដូចគ្នាប្រសំដូចសម្ដែងពីកម្មហើយនឹងផលដែលយើងជាទៅលើកម្មផលឈ្មោះតែយើងបានជាប្រសំផងដែរ អញ្ចឹងអ្នកដែលជឿទៅលើពុទ្ធប្រខប្រសង់គឺជាអ្នកជឿទៅលើកម្មហើយនឹងផលនឹងចឹងនឹងដូចគ្នាទេហើយកម្មៈយើងដឹងហើយថាជាអំពើផលបល័យថាវិបកៈអំពើលោកចែកជាពីរកុសលកម្មអកុសលកម្មកុសលកម្មអំពើល្អ អកុសលកម្មអំពើអាក្រក់អំពើអាក្រក់គឺបានដល់បញ្ចវរាពា5យ៉ាងពា5យ៉ាងនោះគឺសម្លាប់សត្វលួចទ្រព្យគេធ្វើប្រខនកម្មភូតខកុហកផឹកទឹកប្រវឹកនេះពា5យ៉ាងយើងជឿថាពា5យ៉ាងនេះ ដែលសត្វបានធ្វើហើយតែងនាំសត្វឬក៏ញ៉ាំសត្វឲ្យទៅកើតនៅក្នុងនរកប្រេតអសុរកាយដេរិឆាននេះនឹងកញ្ញកម្ម5យ៉ាងហ្នឹងណានាំសត្វឲ្យទៅកើតនរកប្រេតអសុរកាយដេរិឆានចូលផលកម្មពីដេរិឆានមកមកកើតជាមនុស្សមនុស្សនោះឈឺច្រើនអាយុខ្លីឧស្សាហ៍បាត់បង់ទ្រព្យក្ររកស៊ីមិនមានសម្បូរដោយសត្រូវ ច្រើនគឺបង្ខូចបង្កាច់ហើយភ្លេចស្មារតីស្គួតវង្វេងនៅក្នុងសង្សារវដ្តនឹងជាអញ្ចឹងកុសលកម្មមានន័យថាអំពើល្អអំពើល្អមានការឲ្យទានរសាសិលចម្រើនធាវនា ទានហ្នឹងគឺការបរិច្ចាគប្រសម្បត្តិធ្វើបុណ្យកុសលដូចជាបុណ្យបច្ច័យ4ហើយសិលមានសិល5សិល8សិល10សិល4ហើយធៀមនាហ្នឹងមានចម្រើនសមថកម្មដ្ឋាននិងបសនាកម្មដ្ឋានមានជំនឿថាទាននេះបុគ្គលបានបរិច្ចាគទៅកើតក្នុងសង្សារសង្សារវត្តកើតជំនុះកើតជាទេវតាសម្បូរដោយសម្បត្តិទ្រព្យសម្បត្តិនិងបរិវារសម្បត្តិព្រះព្រះ សិលធ្វើឲ្យមនុស្សអាយុវែងពណ៌សម្បល់ល្អសេចក្តីសុខមិនចេះឈឺមានកម្លាំងគ្រប់គ្រាន់រូបល្អភាវនានាំឲ្យកើតបញ្ញាកើតចិត្តណានាជឿនសិលភាវនាបុគ្គលនោះមានទ្រព្យសម្បត្តិផងមានរូបសម្បត្តិផងនិងបញ្ញាសម្បត្តិផងជឿអញ្ចឹងនឹងគេហៅជឿទៅលើកម្មហើយនឹងផលឬថាសត្វទាំងឡាយ ដែលកំពុងសោយទុក្ខសោយទុក្ខគ្រប់បែបយ៉ាងជាប់ទុក្ខជាប់ច្បាក់ចាប់ចាប់ឈឺអ៊ុលអាក់នៅក្នុងកាយហើយយើងត្រូវជឿថានេះជាផលរបស់អកុសលវិបាកនឹងកំពុងសោយនៅអកុសលវិបាកនិងផលអកុសលសត្វដែលកំពុងរកទីមាន កំពុងតែសុខស្រួលសុខភាពល្អប្រព្រឹត្តទៅល្អប្រាជ្ញាឆ្លៀសវៃនឹងត្រូវជឿថាសត្វដែលកំពុងសោយនេះគឺជាសោយកុសលវិបាកផលរបស់កុសលកំពុងប្រកបជាអញ្ចឹងហើយជឿថាអំពើល្អនិងអំពើអាក្រក់តែជនណាធ្វើហើយជននឹងជាអ្នកទទួលផលល្អផលអាក្រក់ដោយខ្លួនឯង សទ្ធិអសទ្ធិបច្ចតតាំងនិញោអញ្ញវតតយេសេចក្តីបរិសុទ្ធនិងមិនបរិសុទ្ធចំពោះខ្លួនវាសាច់ទៅលើខ្លួនឯងជាអ្នកដកហាត់ជាអញ្ចឹងនឹងទៅហើយជាទៅលើកម្មផលជាថាប្រកបរបស់ប្រពុតដែលសម្ដែងហើយជានៃយានិកធរជាធរបប្រតិបត្តិដើម្បីផុតចាកទុកជាអញ្ចឹង កាលបើជឿអញ្ចឹងហើយត្រូវយ៉ាងម៉េចទៅបើជឿអញ្ចឹងកើតហេរិអោតបៈខ្លាចបាបប្រព្រឹត្តនឹងអំពើបាបអញ្ចឹងផ្ដើមឡើងនៃការរសាសិលណាជាប់សិលបើជឿកម្មផលលែងធ្វើបាបធ្វើរបន់អញ្ចឹងជាប់សិល5សិល8សិល10ទៅតាមលំដាប់ថ្នាក់អញ្ចឹងតាំងសមាធិសិលកម្មសិលរសាសិល ហើយស្គលនេះលោកពោលដល់អំណាចនៃការវាសិល5សម្បត្តិវិរតេជួបសត្វមានជីវិតមិនសំឡប់មានអ្នករសាសិលអញ្ចឹងជួបសត្វមានជីវិតអត់សំឡប់ទេសំបីតែមុខចៃសត្វតូចមិនក៏មិនទះមិនក្តិចជួបទ្រពគេមិនលួចមិនឆក់ប្រពន្ធកូនគេមិនស្រឡាញ់ ប្តីគេមិនស្រឡាញ់រីករាយត្រេកអរតែស្វាមីភរិយារបស់ខ្លួនមិននិយាយកុហកមិនខោមិនផឹកទឹកតវឹងសុរានិងមេរ័យនេះគឺថាដើរទៅជួបជួបអញ្ចឹងវាអញ្ចឹងគេហៅសំបត្តិវាពេកនៅនឹងរសាសិល5ហើយមិនចាំបាច់ថាមកសមាធិឬក៏អត់សមាធិមកវត្តមកអីទេអត់ទេគឺថានិយាយ ឲ្យតែតាំងចិត្តតាំងសិលហើយវាបងអំពើ5យ៉ាងនៅក្នុងគណៈចិត្តគ្រប់ពេលគ្រប់វេលានៅនឹងជាប់សិលហើយនៅនឹងអ្នកមានសិលហើយអញ្ចឹងបានមានពាក្យគេសួរថាខ្ញុំនៅផ្ទះតែខ្ញុំខំចិត្តមិនសម្លាប់មិនលួចមិនស្រឡាញ់ប្តីប្រពន្ធគេពុទ្ធកុហកផឹកទឹកកវងខ្ញុំអត់ទាន់ទៅវត្តទេតើខ្ញុំមានសិលរអត់ខ្ញុំជាអ្នកតាំងសិលរអត់មានពាក្យខ្លះគេសួរអញ្ចឹង គឺនៅនឹងគឺជាអ្នកកម្មសិលចិត្តព្រោះចិត្តកម្មសិលគឺកម្មចិត្តហ្នឹងឯងរសាចិត្តនឹងកំឲ្យសាងនៅអំពើបាបកម្មទាំង5យ៉ាងហ្នឹងឯងហើយហៅថាអ្នករសាសិលនឹងសម្បត្តិវិរតេជាប់និច្ចសិលបើសិនជាយើងមានឱកាសមានសទ្ធាខ្ពស់ជាងនឹងយើងឆ្លៀតឱកាសបានយើងទៅវត្តយើងបានឃើញប្រសង់ផងបានចិត្តស្និទ្ធនឹងប្រសង់ផង បានធ្វើទានផងបានស្វែងអង្គមព្រះរួមគ្នាផងបានស្ដាប់ធម៌ផងហើយបានសមាធិសិលផ្ទាល់ផងនឹងរឹតល្អតែមទៀតបើសិនជាមានឱកាសទៅវត្តសាធុជនខ្លះមកដល់វត្តថ្ងៃ8កើត8រួច15ក៏15រួចក៏ក៏សមាធិសិល5ដែរខ្លះក៏សមាធិសិល8ទៅតាមសភាដែលយើងអាចធ្វើបាន យកសមាធិសិល5ក៏5ទៅសិល8ក៏8ទៅឲ្យតែមានសទ្ធាធ្វើគឺជាការប្រព្រឹត្តទាំងអស់តែបើសិនជាយើងសមាធិសិល5យើងត្រូវរក្សាសិក្ខាបទ5បើសមាធិសិល8ត្រូវរក្សាសិក្ខាបទ8បើសមាធិសិល10ត្រូវរក្សាសិក្ខាបទ10សិក្ខាបទ8 5យើងដឹងហើយមិនមិនសម្លាប់មិនលួចមិនបិទខុសនឹងការមិនពុតផលកុហកមិនផឹកទឹកត្បឹងសិក្ខាបទ8គឺមិនសម្លាប់មិនលួចប្រតិមាត់គេមិនខ្សែមេធនធម៌មិននិយាយកុហកមិនផឹកទឹកត្បឹងមិនហូបអាហារខុសកាលចាប់ពីអរំជ្រេទៅមិនច្រៀងមិនរំមិនប្រគំដូរតន្ត្រី មិនស្អិតស្អាងរាងកាយពាក់ការកម្រងគ្រឿងប្រអប់និងគ្រឿងលៀមធ្វើឲ្យស្បែកផូរឈប់ទាំងអស់មិនលេខលើអាសនៈខ្ពស់គួសសមាធិនិងអាសនៈដកតខ្សែនិងអាសនៈដល់ប្រសើរនិងសិល8ហើយបើសិល10គ្រាន់តែថែមសិក្ខាបទទី10ទៅគឺ យកសខាបត8កាច់ជា2មកណាចគីចវិទិសវិសុទ្ធសៈគណៈមួយទៅហើយមានលាគាន់ថាវេលេបណៈភិរណៈមណៈវិពុគណៈឋានាមួយទៅក្លៅ9សខាបតដែរហើយថែមជារូបរាជតបដកហណាវិរមណីគឺឈប់កាន់មាសនិងប្រាក់លុយចាក់នេះសខាបត10អញ្ចឹងសិល30ធា បើទៅរួចត្រឹម5 5ទៅបើទៅរួច18 8ទៅដល់ទៅរួចដល់10 10ទៅបើទៅរួចដល់បួសជាភិក្ខុជាសាមណេរក៏គិតតាមនឹងទៅនឹងសិលបើយើងរក្សាសិលត្រូវរក្សាកម្មបត្តិណាកម្មបត្តិត្រូវសិក្សាពីកម្មបត្តិកម្មបត្តិ20កម្មបត្តិ40 កម្មបត់ហើយនឹងសិលខុសគ្នាមិនកម្មបត់នឹងយើងទុកជាលបងណាការពារសិលគេហៅថាកន្លងនៃអំពើដែលសត្វធ្វើកម្មបត់អញ្ចឹងសិលអញ្ចឹងកម្មបត់ជាលបងការពារសិលមុននឹងដាច់សិលនឹងដាច់កម្មបត់មុនមិនដាច់សិលហ្មងទេដាច់កម្មបត់មុនហើយបានមកដាច់សិលអញ្ចឹងដើម្បីសិលបរិសុទ្ធត្រូវរក្សាកម្មបត់20ឬ80 មានហើយមានក្នុងសភៅសិលកថាសង្ខេបក៏មានមានក្នុងសភៅវត្ថុនៃបសនាក៏មានតែនេះចង់រាប់មេត្រាកម្មបត្តិប្រែថាកន្លងនៅអំពើតែជាកម្មមាន3កាយកម្មវិច័យកម្មមនោកម្មកាយកម្មគឺសម្រាប់ទៅតាមកាយនេះកាយ អំពើនឹងធ្វើដោយកាយវិច័យកម្មអំពើធ្វើដោយវាចាមនោកម្មអំពើធ្វើដោយចិត្តអកុសល10កុសល10អកុសល10កាយកម្មមាន3វិច័យកម្មមាន4មនោកម្មមាន3កាយកម្ម3ទី1សម្រាប់តាំងទី2លួចក្រោកគេទី3ប្រព្រឹត្តខុសក្នុងកាមវិច័យកម្ម4ទី1និយាយកុហក ទី2និយាយញុះញង់ឲ្យគឺបែកគ្នាទី3ពួតពាក្យអាក្រក់មានជាបតិចទី4និយាយពាក្យអត់ប្រយោជន៍មនោកម្ម3ទី1សម្លឹងរំពើចង់បានទ្រពគេធ្វើជាទ្រពខ្លួនទី2គំនុំគំគួនទី3យល់ខុសមនោកម្ម3នឹងខាងអកុសលណាហើយដល់ខាងកុសលវាទៅណា ផ្ទុយមកឈប់សម្លាប់ឈប់លួចឈប់ប្រព្រឹត្តខុសនឹងកាមនិងកាយកម្ម3ឈប់និយាយកុហកឈប់និយាយញុះញង់ឈប់ជេរប្រតិចឈប់និយាយលេងអប្រយោជន៍បច្ច័យកម្ម4ឈប់ចង់បានរបស់គេឈប់ខឹងគុំគួនគេយល់ត្រូវមកមនោកម្ម3អញ្ចឹងកុសលមាន10អកុសលមាន10ហើយអ្នកកម្មសិលនេះ ត្រូវលះបង់អកុសលកម្មបត់10ហើយ រក្សាសមាទានកម្មយើបតែកុសលកម្មបត់10និងសង្ខេបបើពុះស្ដាមាន40មកខាងគាត់នឹងចែកទៅអកុសលមាន40កុសលមាន40អកុសលមាន40មួយបែកជា4 4 10ដង40ឥឡូវចាំមកប្រវាយឲ្យ កំណត់បាត់ដោយខ្លួនឯងនេះទៅធ្វើដោយខ្លួនឯងហ្មងទៅវាយទៅកាត់ទៅសម្លាប់ដោយខ្លួនឯងប្រើគេទៅសម្លាប់អ្នកឯងទៅសម្លាប់បាត់មកទៅកាប់ងន់មួយមកស្នោទីទី3ពេញចិត្តនឹងការសម្លាប់ឃើញគេសម្លាប់ទីអញ្ចឹងសบายចិត្តអរួមចំណែកក្នុងផ្លូវចិត្តទី4និយាយគៀននេះគេអាយហៅថានិយាយនិមិត្ត ធ្វើម៉េចឲ្យគេដឹងថាយើងចង់បានទៅរស់ធ្វើម៉េចឲ្យគេដឹងថាយើងចង់បានមន់ស្ងោហើយគេទៅសម្លាប់មន់យកមកឲ្យគេហៅនិយាយក្បែរក្បែរគៀសគៀសប្រឆិតប្រឆិតទំនងឲ្យប្រទេសដឹងបានណាអញ្ចឹង4 4អញ្ចឹងណាដល់លួចលួចខ្លួនឯងប្រើគេទៅលួចពេញចិត្តនឹងលួចពីពរនីគុណនៃការលួចយើងមិនចិត្តឈាមអញ្ចឹងគ្រប់ទាំងអញ្ចឹងទៅ1 4ដង40 នឹងយល់ហើយបងអូនដល់ខាងកុសលមាន40ដែរមិនសម្លាប់ខ្លួនឯងនិយាយប្រាប់គេបញ្យល់គេដឹកនាំគេមិនឲ្យសម្លាប់ពេញពេញចិត្តត្រង់សេចក្តីមិនសម្លាប់ហើយពីព័ត៌មានគុណអានិសង្សគឺយល់អំពីអានិសង្សនៃការមិនសម្លាប់ឲ្យគេរហូតដល់គេឈប់សម្លាប់ទី4គុណនឹង10 40កុសលមាន40អកុសលមាន40 អញ្ចឹងនេះនេះ80នេះជាលបងសល់5លបងសល់8លបងសល់10អ្នកកាន់សល់5ត្រូវពិនិត្យកម្មបត្តិ80អ្នកកាន់សល់8ក៏ដូចតែសល់10ត្រូវត្រួតពិនិត្យទៅលើកម្មបត្តិ80បើសិនជាពិនិត្យទៅឃើញទាំងសិក្ខាបទ5ក៏បរិសុទ្ធហើយកម្មបត្តិទាំងអស់ក៏បរិសុទ្ធអត់ខុស ឈ្មោះថាសិលនេះបរិសុទ្ធហើយតែបើសិនជាសិក្ខាបទនឹងមិនដាច់មែនតែកម្មបទអត់វាធ្លុះវាធ្លោយដូចជាហោថាយើងមិនបានសម្លាប់សត្វទេប៉ុន្តែយើងពេញចិត្តនៅឡើយនោះណាកម្មបទដាច់តែសិលមិនដាច់អត់បរិសុទ្ធទេសិលនោះចឹងបានមានពាក្យគេនិយាយថាបើចង់ដឹងត្រង់ឲ្យរកបន្ទាត់បើចង់ដឹងថាមួរឲ្យរកកលឹង ចង់ដឹងតែមុខស្អាតស្អាតហៅកញ្ចក់មកបើចង់ដឹងសើមមើលកម្មបត្តិសិលអាងវិន័យមូលអាងកលិនណាស្អាតស្អាតអាងកញ្ចក់អញ្ចឹងសិល5សិល3សិល10ហ្នឹងដឹងថាបរិសុទ្ធបរិសុទ្ធអាងវិន័យ80ហ៎20ឬ80អញ្ចឹង អ្នករសាសិលបរិសុទ្ធពិនិត្យមើលកម្មបត់មើលតើមានដាច់មានធ្លុះដែរឬទេបើនៅដាច់នៅធ្លុះឈ្មោះថាមិនទាន់បរិសុទ្ធទេក៏តែពិនិត្យទៅអត់មានឃើញដាច់ឃើញធ្លុះឃើញពពុះឃើញពពាចំណែកណាមួយឈ្មោះថាបរិសុទ្ធនេះស្ដាប់តោះអ្នករសាសិលដល់ពេលរសាសិលពិនិត្យទៅឃើញបរិសុទ្ធហើយអញ្ចឹងចូលដល់វិធីគៀបចិត្តនេះគៀបចិត្តធ្វើសមាធិ នឹងចាប់គៀបចិត្តចាប់គៀបចិត្តដើម្បីពោះកាយល្អហើយវាចាល្អហើយតែចិត្តនឹងយើងព្រមស្ងប់សោះវានៅតែជ្រួលជ្រើមអញ្ចឹងណាអញ្ចឹងក៏គៀបចិត្តដោយការចម្រើនកម្មដ្ឋានទាំង45តែនៅក្នុងទីនេះសូមសម្ដែងអំពីកម្មដ្ឋានគឺអនាបាតិកម្មដ្ឋានមួយនេះអនាបានទេគឺចម្រើនដង្ហើមចេញចូលឥឡូវវិធី វិធីអ្នកចម្រើនអនាបាគឺរកកន្លែងណាស្ងាត់នេះចោលកន្លែងស្ងាត់គាត់ស្ងាត់វិជាស្ងាត់សាលាស្ងាត់ព្រៃស្ងាត់តាណាស្ងាត់គ្នាច្រើនណាស់បើស្ងាត់គ្នាគ្នាគ្នាព្រះលោកសម្ដែងស្ងាត់ហ្នឹងមិនចង់និយាយថាអីចង់និយាយថាម្នាក់ក្តីពីរអ្នកក្តីគ្នាច្រើនក្តីឲ្យតែការងារជាមួយគ្នាហ្នឹងស្ងាត់ទាំងអស់គ្នាហើយ បើពីរនាក់មួយទិញខមួយអង្គុយក្បិចអត់ទៅទេព្រោះវាឆ្លងណាវាឆ្លងអញ្ចឹងយើងចង់និយាយពីស្ងាត់ហ្នឹងបានន័យថាម្នាក់ពីរនាក់បីនាក់ឬក៏ច្រើននាក់ប៉ុន្តែការងារអង្គុយកម្មដ្ឋានដូចគ្នាអត់មានបញ្ហានឹងត្រូវកន្លែងស្ងាត់ដល់បានកន្លែងស្ងាត់ហើយត្រូវអង្គុយតែនភ្នែនតម្កល់កាយឲ្យត្រង់អង្គុយតែនភ្នែនជើងស្ដាំស្រួតលើជើងផ្សេង ដង្កល់កាយត្រង់មានលុបអោនចុះបន្តិចដល់អង្គុយបានហើយចាប់ប្រមូលចិត្តដាក់ក្នុងទ្រុងនឹកក្នុងទ្រុងមកវិធីមួយគេហៅនៅក្នុងនៃវិតកៈសំខានសោតលោកបញ្ជាក់ថាបើចិត្តនឹងវាផ្ដេសផ្ដាស់ពេកយើងព្រមនៅនឹកអញ្ចឹងវាមិននៅប្រមូលមកវាមិននៅទេលោកធ្វើខមួយទៀតឱកាសយកអណ្ដាតពេលជើងក្មេងខាងលើខំក្មេង ហើយយកចិត្តចូលក្នុងជួងហើយសង្កត់ចិត្តហើយអត់ដង្ហើមដល់អត់ដង្ហើមចឹងទៅចិត្តហ្នឹងវាលែងចេញណាវានៅមូលស្ឹងក្នុងហ្នឹងហើយចាំដកដង្ហើមឡើងវិញកុំឲ្យថប់គ្រាន់តែប្រមូលទេមិនមែនប្រមូលតដាច់ចោលប៉ុតទេមិនអត់ដង្ហើម1ម៉ោង2ម៉ោងទៅងាប់ទេបានន័យថាអត់ដង្ហើមនេះគ្រាន់តែប្រមូលចិត្តមួយខណៈមួយខណៈនៅពេលដែលចិត្តហ្នឹងវាមិនព្រមដឹងបើចិត្តនឹងហើយมันបាច់ចាំធ្វើចឹងនេះ ដល់ប្រមូលចិត្តដល់ក្នុងដើមទ្រូងបានហើយចាប់ដកដង្ហើមចេញចូលចេញនឹងដកឲ្យវែងវែងចេញវែងចូលវែងគេហៅក្រមទីខៈកងខ្យល់ទី1អានឹងប្រើស្មារតីសុទ្ធមកគឺចិត្តនៅក្នុងទ្រូងហើយបន្ទូនខ្យល់ឡើងចុះវែងវែងហើយសតិយើងតាមលើខ្យល់ដកដង្ហើមចេញវែងចូលវែងចាប់ដកដក មិនមែនវែងរហូតដល់បោះបើកបោះបើកទេគឺថាមកមកអង្គុយនឹងឲ្យដកវែងវែងមកល្មមវែងវែងណាដកវែងវែងបើដកវែងវែងហ្នឹងចិត្តហ្នឹងវាចេញគេចចេញទៅណាទាញវិញមកមកនៅខ្យល់វិញឧស្សាហ៍ធ្វើអញ្ចឹងក៏មិនដោយចេញដឹងចូលដឹងបានតិចចិត្តចេញរេតបាត់ទាញឡើងវិញក៏មិនដោយ បើយើងហាត់ធ្វើយូរយូរទៅចិត្តយើងនឹងលែងចាញ់ហើយនៅនៅមិនខ្ចល់ហើយអានឹងការហាត់បង្ហាត់ចិត្តបង្វឹកចិត្តបង្រៀនចិត្តបង្កត់ចិត្តកងចិត្តទុកចិត្តរសាចិត្តវាលែងចាញ់ហើយតែយើងធ្វើយូរយូរទៅវានៅតែក្នុងគ្រោងហ្នឹងហើយចាញ់ដឹងទៅដឹងដល់វិញគេថាចាញ់វិញដល់វិញចឹងទៅខ្ចល់បុក10សិតដល់ចាញ់ឡំវិញដល់ប្រហើយនៅដល់នេះមក ចេញវែងចូលវែងដល់ពូយូរយូរនោះចិត្តវាលែងចេញដល់លែងចេញវាជក់ខ្យល់នោះជក់វាបូមមកបូមឡើងបូមចុះហ្មងនឹងគេហៅអាណាបានសតិកើតពីដើមគេហៅអាណាប្រាណណាបានសតិកើតខាយក្រមខ្យល់អាណាបានតេកំពុងតែប្រព្រឹត្តទៅឡើងចុះឯដកក្នុងខ្លួនខ្យល់នឹងបូមឡើងវឹងចុះវឹងឡើងវឹងចុះវឹងឡើងវឹងចុះវឹងឡើងខ្យល់ ដល់ហ្នឹងគឺយើងអត់ប្រឹងទេគឺយើងគ្រាន់តែដឹងពេលណាខ្យល់ឡើងមកដឹងពេលណាខ្យល់ចុះទៅដឹងយើងប្រឹងដកដល់ដបងដៃដែលវាមិនទាន់កើតណាដល់វាកើតទៅវាទៅខ្លួនឯងវាជាស្រួលទៅជក់ទៅជក់ទៅនេះខ្យល់ទៅបូមឡើងវឹងចុះវឹងឡើងហ្នឹងធ្វើឲ្យសរសៃសរសោក្នុងរឿងកាយនឹងកំរើកទាំងអស់ផ្លាក់ផ្ទះតណាយទៅអស់ឈឺក្បាលវិលមកវាប៉ើងចេញអស់ ហើយបែកយឺមកសាយមកធ្វើឲ្យសុខភាពនឹងល្អអាយុយឺនយូរភាពអត់ស្មើដល់ធ្វើយូរយូរទៅក្រុមខ្យល់វែងហ្នឹងណាដល់កើតយូរយូរទៅវាត្រូវរលត់កើតរលត់ទីវែងមកកើតខ្យល់ខ្លីទីរះតាអញ្ចឹងមានលំដាប់លំដាប់ចុះដែលយើងចុះច្រាំងទលេអញ្ចឹងលបាក់ទី1លបាក់ទី2លបាក់ទី3លបាក់ទី4បាទបាទសមុទ្រដូចគ្នាដល់ទឹក វឹងចុះវឹងឡើងវឹងចុះវឹងឡើងយូរយូរទៅវឹងវឹងខ្លីតែតែខ្យល់ហ្នឹងមិនវឹងចុះវែងវែងណោះបើវាវែងទៅតែខ្សោយមកខ្លីខ្លីកុំភ័យណាអ្នកខ្លះភ័យហ៎បើជួបកំភៃគេទៅហើយទៅតាមដំណើរដល់ខ្យល់ខ្លីនឹងកើតឡើងខ្លីចូលខ្លីចេញយើងលេខដឹងវែងដឹងខ្លីម្ដងខ្លីដឹងខ្លីចូលខ្លីចេញខ្លីចូលខ្លីចេញ ដល់យើងចំនួនយូរយូរទៅសតខ្យល់នឹងប្រតកម្មពេញកាយហ្មងខ្យល់នឹងបែកពេញកាយទាំងអស់តឹងតំណេះតឹងតំណោះតឹងតំណេះតឹងតំណោះដៅតំណេះដៅតំណោះតិចតំណេះតិចតំណោះរបស់តំណេះរបស់តំណោះចាក់តំណេះចាក់តំណោះទៀតតំណេះទៀតតំណោះមានសពនឹងវាប្រតកម្មដល់ជួបអញ្ចឹងកុំយកចិត្តទុកដាក់ គិតតែពីដង្ហើមចូលដង្ហើមចេញខាងក្នុងក្នុងធូបគឺថាតម្រង់ថ្មបីតាមខ្យល់ចូលខ្ញុំទៅខ្យល់ចេញធ្វើយូរយូរទៅបាត់ហើយបាត់ហើយនឹងតាមខគេហៅកាយបរិយន្តបវេទនីវេទនាមានត្រឹមតែកាយជាទីបំផុតវេទនានឹងកើតទៅក្នុងកាយរលត់ទៅវិញទៅក្នុងកាយ បើយើងចម្រើនយូរយូរទៅបាត់ណាបាត់តឹងបែកតឹងជើងបាត់ល្ងាស់បាត់ទៀតបាត់សើបាត់ក្តៅបាត់ត្រជាក់បាត់ចេះបាត់ចោអស់ទៅស្ងប់ចោហ្នឹងស្ដើងស្ដើងឡាប់ឡាប់ឡាប់ឡាប់ប៉ុន្តែឆ្លងកាត់ពីពីពីតឹងទៅល្អិតហ្នឹងណាមានបញ្ហាមួយនៅចន្លោះហ្នឹងមានបញ្ហាគឺថាកំពុងបបាក់បាច់តែចម្រើនចម្រើននោះស្រាប់តែក្បាលយើងបែកខុស នេះចាស់ចាស់ថាស្វាយខ្យល់នេះរកបាយភុកនៅសុផោខ្លះឃើញនិមិត្តស្រួចឡើងអញ្ចឹងដូចមកុដអញ្ចឹងបើងខុយយ៉ាងកាដោយសំណុំផ្សែងភុលអញ្ចឹងទៅបានស្ងប់ណាចោលតង់តង់តង់សុទ្ធលុកសាខ្យល់តង់ចេញទៅសុទ្ធត្រជាក់ស្រេតមកហ្មងស្រុកស្ងប់ឈឹង ហ្នឹងចឹងណានេះគឺពិបាកទៅស្ងប់ហ្នឹងជួបអញ្ចឹងខ្លះអត់អញ្ចឹងទេល្វើកល្វើកល្វើកល្វើកល្វើកល្វើកចេះជំនឿល្វើកល្វើកបើបើបើបើបើស្អាតទៅចាក់កដាក្បាលមករជាចំមកស្ងប់ឈឹងទៅហ្មងខុសនេះអញ្ចឹងនឹងវាជួបអញ្ចឹងកុំឲ្យភ័យចេះទៅទៀតទៅដល់យើងចម្រើនយូរយូរទៅវាបាត់ពិបាកអស់ទៅស្ងប់ត្រជាក់ ស្ងប់ឈឹងដូចខ្មោម្ដុំអញ្ចឹងអង្គុយនឹងស្កល់មកអង្គុយបានពី3ម៉ោងមិញពីថ្ងៃអង្គុយបានកន្លះម៉ោងឥឡូវអង្គុយ3ម៉ោងក៏មិនចប់ជើងអញ្ចឹងធေါ်ចឹងដែរអញ្ចឹងដល់យើងតាមមើលទៅឃើញខ្យល់ល្អិតខាងចុងខ្យល់នៅស្ដើងស្ដើងខ្យល់ទី3ប្របាក់ហ្នឹងគេហៅសត្វតកាយៈដល់ផុតវាខ្យល់ពីបានមកខ្យល់ល្អិតស្ងប់នៅខាងក្នុងស្ដើងស្ដើងស្ដើងស្ដើងស្ដើង បះសម្បយ៉ាងកាយសង្ខារៈនេះតកោខ្យល់ទី4ហើយដល់ខ្យល់អត់នឹងចម្រើនទៅទៀតចម្រើនទៀតចម្រើនខ្យល់ស្ដៅកុំឈប់ចេះចម្រើននោះស្ដើងប៉ុណ្ណាចម្រើនប៉ុណ្ណឹងនឹកឃើញបានតិចនឹងដឹងដល់បន្តិចនឹកឃើញបានតិចទួចជួនកាលអត់មានខ្យល់មានមានខ្យល់ប្រពន្ធចង់ត្រូវ នៅក្បាលដឹងត្រឹមតិចតិចតិចនឹងការដឹងនឹងក្តោងច្បោះនឹងការដឹងត្រង់វងច្បោះតិចតិចនឹងការដឹងត្រង់ធុងតិចតិចរលត់បាត់ទៅដឹងឯណាទៀតជាតាមដឹងអញ្ចឹងទៅព្រោះដល់ហ្នឹងខ្យល់ហ្នឹងកើតរលត់កើតរលត់សម្រាប់តែដឹងចូលដឹងតិចតិចតិចតិចបាត់បាត់ទៅស្ដាប់កើតឡើងវិញចម្រើនទៀតតិចតិចតិចបាត់បាត់ទៅកើតទៀតកើតទៀតចម្រើនទៀតតិចណា ធ្វើតតែសតិតាំងនៅមាត់ហើយសម្បជាណោសតិមាសម្បជាណោសតិមាជាអ្នកមានសតិមានស្មារតីជាប្រកដីធម្មតាដឹងរហូតសម្បជាណោមានសេចក្តីដឹងខ្យល់នឹងជាប្រកដីធម្មតាខ្យល់ស្ដើងក៏ដឹងខ្យល់ខ្លីក៏ដឹងខ្យល់ល្អិតក៏ដឹងខ្យល់រលត់ក៏ដឹងខ្យល់តើក៏ដឹងនៅទៅដឹងរហូតសតិមាសម្បជាណោចេះតែមើលណា ដល់ចម្រើនយូរយូរយូរទៅនេះបានស្អីមកបានចិត្តមមត្រមណាពេលហ្នឹងចិត្តយើងមានបញ្ហាច្រើនណាស់មានកើតតាមកជា មានកើតបៃតេមានកើតបសុធិមានកើតសុខៈមានកើតសមាធិតកាយនឹងស្របនឹងស្គាល់ហើយគុណធម៌ខាងក្នុងចិត្តបាលឡើងមកឲ្យចិត្តផ្លែកមួយថ្ងៃផ្លែកតិចមួយថ្ងៃផ្លែកតិចមួយថ្ងៃផ្លែកតិចចម្រើនឡើង បាមកជាចិត្តទលាយចិត្តពីដើមមកពិបាកអត្តាពិបាកចិត្តណាស់ក្នុងទ្រង់ដល់ពេលជួបធរហ្នឹងគឺអស់អស់ការពិបាកសបាយបាមកជាហើយពេលចម្រើនធរហ្នឹងណាដល់ពេលវាស្ងប់យ៉ាងចម្រើនធរយ៉ាងទៅកើតបៃតេខតកាបៃតេខណកាបៃតេអកណកាបៃតេអបេងគាបៃតេផរណបៃតេ ខតកាបៃតេហ្នឹងបាននៃសេចក្តីសបាយហ្នឹងបាច់ទួចខាត់អបេងជាបៃតេហ្នឹងបានន័យថាកាយហ្នឹងអណ្ដែលហាក់ដូចជានៅក្នុងអាកាសយើងអង្គុយចម្រើនកាយនឹងស្រាលស្គឹកអស់អត់មានដឹងថាយើងអង្គុយលើក្រែឬលើកន្ទេលលើប៉ះស្អីអត់អស់កាយនឹងស្រាលហើយអណ្ដែលអណ្ដែលអណ្ដែលស្គឹកទាំងអស់ នឹងអង្គុយបើដើរវិញដើរទៅស្រាលស្រាលផលផុយផុយប៉ោយប៉ោយប៉ោយប៉ោយប៉ោយដោយដើរលើអាកាសលើខ្យល់នឹងអបិយជាបិទិញចឹងនឹងបើជួកុំឲ្យសង្ស័យពេលខនឹងវាកើតអញ្ចឹងកើតលតតនេះទេដល់អរណានកាយនឹងពេលយើងអង្គុយវាទលាយវាខំចង្កាខំទៅខំទៅចង្កាខ្ពស់ទៅខ្ពស់ទៅចង្កាទៀតទៅទៀតទៅឲ្យទៅជាក់ទាំងអស់ឲ្យស្រួលសំណុកនឹងផរណា ធ្វើអាណាប៉ាទៅជៀបអញ្ចឹងដល់មួយថ្ងៃជៀបអញ្ចេះមួយថ្ងៃជៀបអញ្ចោះតិចខែនេះចេះតែមានរហូតហើយបើមានអញ្ចឹងគិតមិនទៅតែគិតតែតាមតែខ្យល់ទៅក៏មិនរវល់នឹងផ្ទៃទៅដឹងចេះកុំរវល់គិតតែពីតាមតែខ្យល់ទៅទៅទៅវាយើងនិយាយមែនតែនដូចជាបង្អែមដែលយើងហូបចុកជាច្រឡោះច្រឡោះដើម្បីកិច្ចការយើងធ្វើ ធ្វើឲ្យចិត្តនឹងមានកម្លាំងសបាយចេះតាមខ្យល់កើតលុតកើតលុតតិចតិចទៅដល់ចម្រើនយូរយូរទៅអបិទេបាត់ទៅបសុទ្ធិស្ងប់កាយបសុទ្ធិចិត្តបសុទ្ធិកាយបសុទ្ធិហ្នឹងបាននៅថតកាយហ្នឹងវាលែងពិបាកអស់ទៅណាវាសំណំស្រួលឲ្យចិត្តបសុទ្ធិចិត្តលែងលវលវេនឹងស្គាល់បានកើតសុខៈកាយកៈសុខៈចេតសិកៈសុខៈត្រជាក់ កាយវិជ្ជាស្រីបកំហតាមនេះបារបាត់ជូនទៅជាស្មោទេហើយចិត្តនឹងក៏ទៅជាស្រួលទៅជាស្រួលទៅជាស្រឹមទៅជាស្រោតនៅនឹងដំណរនឹងគេហៅសុខកាយសុខចិត្តហើយចង់គួយចង់ខោកតែចូលខោហើយចូលហើយរាប់ម៉ោងនេះឯងព្រោះអីព្រោះបានសុខ វាស្រួលចេញមករឿងចេះចប់ញ៉ៃទៅទៅខាងក្នុងវិញសុខស្រួលដល់បានបសុទ្ធិមកចិត្តយើងមានសមាធិនឹងណោនឹងស្គាល់អង្គុយ1ម៉ោងក៏ម៉ោងទៅអង្គុយ2ម៉ោងក៏2ម៉ោងទៅអង្គុយ3ម៉ោងក៏3ម៉ោងទៅបើថាអង្គុយចឹងនឹងស្គាល់បើថាឈរក៏នឹងស្គាល់បើថាដេកក៏នឹងស្គាល់បើថាដើរក៏ដើរទៅឃើញស្គីនឹងស្គាល់ទាំងអស់ ព្រោះចិត្តជាសមាធិខ្លែកអរិយាប័ត្រខ្លែកអំពីជនតីអ្នកអត់មានសមាធិនឹងបឋមអង្គុយនឹងមិនសុខទេប្រែតលិចប្រែតកើតអោនចោះអោនឡើងទីចោះទីឡើងមើលទៅលឺមើលទៅខំមើលឆ្វេងមើលស្ដាប់មួយម៉ោងនឹងអត់ចេះចប់នៅបើអង្គុយស្ដាប់ធម៌ទេសនាវិញបើអ្នកមានសមាធិគាត់ថាស្ដាប់ធម៌មិនប្រប់នៅនឹងក្រោយមួយម៉ោងពីរម៉ោងនឹងនៅថ្មនឹងសមាធិអញ្ចឹង អញ្ចឹងបានន័យថាចិត្តគេមានសមាធិគឺមានសេចក្តីសុខច្រើនជាងយើងហើយអ្នកអត់មានសមាធិចិត្តនោះគឺសុខតែមានសុខមានសមាធិព្រោះសមាធិមានសុខជាហេតុចិត្តហាត់ហាត់យូរយូរទៅចិត្តសមាធិនេះដបងដៃសុខឧបេខាចិត្តកណ្ដាលកណ្ដាលទៅជាសុខដែលហាត់យូរយូរទៅឧបេខាឯកតាសុខអស់សុខអស់ទុកអស់សោមនោះទូមនោះ ចិត្តនឹងពងើយពងើយដើរទៅពងើយពងើយដេកពងើយពងើយឈរពងើយពងើយធ្វើអីពងើយពងើយចិត្តជាកដាលវាចិត្តនេះបានបានល្អចិត្តអតីតខាងនឹងបានល្អចិត្តនឹងអត់ប្រែប្រួលទៅតាមអារម្មណ៍គឺថាមិនបើងតាមខ្យល់មិនខ្វល់តាមតំដីយល់ទេនេះនៅពីវិចាស់អញ្ចឹងនិយាយថាមិនខ្វល់តាមខ្យល់មិនមិនបើងតាមខ្យល់មិនខ្វល់តាមតំដី លោកធម៌8លៀបអលៀបយុះអយុះនិងជាទៅតាសុកសុកអត់អត់រវល់រូបបារមដោប៉ះទៅត្បាត់សត្វរំសំឡេងប៉ះតិចទៅត្បាត់ក្លិនប៉ះច្រមុះទៅត្បាត់ដាតប៉ះរសទៅត្បាត់ កាយប៉ះរឹងក្តៅលហើយទៅត្បាត់ ចិត្តនឹកអីដល់ដល់កាត់ទៅត្បាត់បានតែចិត្តគេនឹងវាអត់មានត្រូវការស្អីទាំងអស់វានៅចំណា ចំណុចកណ្ដាលបើយើងនិយាយទៅថាទឹកពេញទៀងតំណឹងដែលឈ្មោះថាសិលវិសុទ្ធិចិត្តវិសុទ្ធិតំណឹងជាមូលរបស់វិបស្សនាតំណឹងសិលស្អាតចិត្តស្អាតសិលវិសុទ្ធសិលស្អាតចិត្តវិសុទ្ធចិត្តស្អាតតំណឹងតំណឹងបានប្រសិទ្ធនាមបានបើថាមិនតដល់នឹងទេប្រសិទ្ធនាមបានទេ ប្រសិទ្ធយើងស្ថើវិសុទ្ធចិត្តវិសុទ្ធបានទេតដល់ទៅហ្នឹងបានឲ្យឈ្មោះពីហ្នឹងបានបានប្រញាប់ខហ្នឹងបានសិលសាព្រោះចិត្តនឹងស្កល់មិនបានសាងអំពើបាបកម្មមិនបានដាច់សិលមិនបានដាច់កម្មបត្តិឃើញទេយើងវិនិច្ឆ័យមើលចិត្តនឹងស្កល់យើងទៅឆែកមើលសិក្ខាបទ5មើលមានដាច់ទេអ្នកកាន់សិល5 ហើយយើងឆែកមើលអកុសលកម្មបត់10និង40មានបានធ្វើទេអត់ដែលអ្នកកម្មសិលវិញសិល8វិញឆែកមើលសិក្ខាបទ8មើលមានបាច់ទេអកុសលកម្មបត់40មិនមានធ្វើទេអ្នកកម្មសិល10ក៏ដូចគ្នាដែរឆែកមើលបើមានអញ្ចឹងណាគឺទៅសិលសាទៅស្រែងចិត្តអ្នកកម្មសិល5ក៏សាអ្នកកម្មសិល8ក៏សាអ្នកកម្មសិល10ក៏សាក្នុងគណៈចិត្តហ្នឹងណា គឺស្អាតជាសិលអង្គៈដែលហៅថាសម្មាវាចាសម្មាកមន្តសម្មាអាជីវៈអង្គៈសិលក្នុងទីនោះមិនមែនសិលធម្មតាទេមិនមែនសិលជាប្រភេទទេសិលជាតួអ្នកសម្មាកមន្តសម្មាអាសម្មាវាចាសម្មាអាជីវៈសិលស្អាតចិត្តស្អាតចិត្តវិសុទ្ធចិត្តមានព្យាយាម ប្រព្រឹត្តទៅជាប្រក្តីធម្មតាមិនបានចេះចំចាក់ក្នុងកាមគុណមិនមានកំហឹងព្យាបាទមិនល្ងើយដេកមិនខ្ជិលមិនរវើរវាយមិនរសាប់រសល់មិនសង្ស័យឧបកលេសតូចធំទាំង16ទៅអស់ជាចិត្តអបមាទៈនេះចិត្តគ្មានសេចក្តីប្រមាទចិត្តតាំងនៅជាសតិមាសម្បជិនោ និស្សិតពេលហ្នឹងណេះតពេលមកមានស្មារតីគ្រប់គ្រាន់សម្បជានោចិត្តនេះคล้ายទៅជាសតិប្បដ្ឋាននៅក្នុងហ្នឹងនឹងមកឲ្យចិត្តវិសុទ្ធសិលវិសុទ្ធចិត្តវិសុទ្ធនៅត្រង់អបេខាតាំងនៅជាប្រក្តីធម្មតាប្រព្រឹត្តទៅតាមជា6នឹងសិលស្អាតចិត្តស្អាតហើយកន្លែងនឹងហើយដែលលោកហៅថាឫសគល់របស់បញ្ញា ជាបុគ្គលមានចិត្តគួរដល់ការចម្រើននៅវិបស្សនាបញ្ញាឥឡូវដល់យើងហាត់ទៅបានដេកដល់ចូលអង្គុយហាត់ទៅមួយខែក៏ដោយពីរខែក៏ដោយបីខែក៏ដោយព្រោះកម្មដ្ឋានទាំងអស់សូមយល់ទាំង35កម្មដ្ឋានសិក្សាដើមបីអ្វីនេះបើកើតសំណួរបច្ចនៈសញ្ញាមួយវិសច្ចនីឆ្លោត កម្មដ្ឋានទាំងអស់45កម្មដ្ឋានសិក្សាទៅដើម្បីបានចលវិសុទ្ធចិត្តវិសុទ្ធគឺឧបេខាចិត្តនេះឯងលទ្ធផលនេះរៀនទាំងអស់ដើម្បីតែតែនឹងមួយទេមិនមែនចង់ដើម្បីអីទេសង្សារ45កម្មដ្ឋានហ្នឹងគឺដើម្បីបានឧបេខាចិត្តដែលជាទួសលវិសុទ្ធនិងចិត្តវិសុទ្ធចង់បានតំណឹងហ្មងអត់មានយោតនាទេធ្លាប់មកគឺយោតនាឯង អញ្ចឹងយើងចេះកម្មដ្ឋានណាមួយក៏ដោយឲ្យតែបានដំណឹងហើយមានទីពឹងហើយមានសរណៈហើយមានទីពឹងហើយដល់ចិត្តឡើងកាន់អបេខាមូលស្លឹងលោហើយបន្ទាប់មកត្រូវចេញចាអបេខាពិចារណានៅនាមហើយនឹងរូបឬក៏ពិចារណានៅសង្ខារធម៌ក៏បានដែរឥឡូវស្មារតីបែបសង្ខារធម៌ចុះសង្ខេប រាងកាយទាំងមូលចាប់ប្រសងចកចុងសតបតជើងជាតួសង្ខារធម៌ណាមួយម៉ាត់នឹងងងខ្លីទាំងអស់ពីនឹងតរបតជើងជាតួសង្ខារធម៌អានេះកើតពីបច្ច័យសង្ខារធម៌ប្រែខរកើតពីបច្ច័យអញ្ចឹងចាប់ទៅចុងសតបតជើងជាតួសង្ខារធម៌នៅស្ថានបតនាបែបសង្ខេបអ្នកដែលរៀន10ថ្ងៃរៀនតែប៉ុណ្្នឹង និយាយ10ថ្ងៃនឹងចេះចេះផងទៅតាមទៅ10ថ្ងៃយូរហើយនេះសង្ខារធរណាទាំងរូបទាំងចិត្តទាំងអស់បូកបញ្ចូលនេះហៅសង្ខារធររបស់ទាំងអស់នេះកើតពីហេតុពីបច្ច័យពិចារណាថាអនោសង្ខារនេះមិនទៀងទេរូបបង្អនិច្ចំសង្ខារធរមិនទៀងទេ សង្ខារានិច្ចាអនិច្ចាវតសង្ខារាឃើញទេអនិច្ចាវតសង្ខារាសង្ខារនេះមិនទៀងទេណាអនសង្ខារនេះមិនទៀងទេនេះរៀនអញ្ចឹងដល់បានចិត្តវាទៅខាងមកវិចារណាអនិច្ចាសង្វតសង្ខារាសង្ខារធម៌នេះមិនទៀងទេព្រួយ ព្រោះរូបរាងកាយនេះកើតឡើងហើយទៅស្លាប់ទៅវិញអ្នកណាក៏ដឹងដែរគ្រាន់ហ្នឹងបើណាគ្រាន់តែដឹងមើលដឹងអត់ដងដឹងអត់ប្រកបដឹងមើលដឹងប្រកបដឹងប្រកបត្រង់មាន សមាធិចិត្តពិចារណាឃើញជាច្បាស់ហើយជឿជាក់ចូលចិត្តអញ្ចឹងអនិច្ចាវតសង្ខារា សង្ខារធម៌ទាំងឡាយមិនទៀងមែនចិត្តឃើញទេ ទៀតព្រោះមានកិរិយាកើតឡើងហើយរលត់ទៅវិញកើតស្លាប់កើតស្លាប់គ្មានទីបំផុតពិចារណាចឹងមកពិចារណាឲ្យច្រើនទៅភាវិតោពហូលីកតោភាវិតោបចាភាវនីហើយភាលុពហូលីកតោពិចារណាហើយពិចារណាទៀតបណ្ណបណੰងសមសេតតទាំងបណ្ណបណੰងប្រកហេតតទាំង នេះពិចារណាហើយពិចារណាទៀតណែណែហ្នឹងសង្ខាមទៀងសង្ខាមទៀងសង្ខាមទៀងសង្ខាមទៀងខ្លួនយើងក៏មិនទៀងខ្លួនគឺក៏មិនទៀងត្រង់ស្អីក៏មិនទៀងមកទាំងអស់ឲ្យតែឃើញស្អីគឺមិនទៀងលឺអីក៏មិនទៀងធំអីក៏មិនទៀងដឹងអីក៏មិនទៀងប៉ះអីក៏មិនទៀងចិត្តនឹករឿងអីអានោះសិតទៀងទាំងអស់ នេះអនិច្ចាវរសង្ខារាសង្ខារធទាំងឡាយមិនទៀងចិត្តមិនទៀងដល់បចាណាយូយូទៅឃើញហើយបញ្ញានឹងប្រកាសច្បាស់ឃើញមកគេហៅបញ្ញាអប់រំដោយបញ្ញាណាបញ្ញាចម្រើនដោយបញ្ញា បញ្ញាអភិវឌ្ឍដោយបញ្ញាបញ្ញាជាឧបនិស្ស័យនៃបញ្ញាបញ្ញាដបងដៃទីទួយទេដល់យូរទៅពិចារណាយូរយូរទៅច្រើនទៅច្រើនទៅកើនទៅកើនទៅច្រើនមែនទែនមកអង្គុយស្មិចយើងពិចារណាសង្ខារទៀតបើភ្នែកឃើញអីក៏សង្ខារទៀតឮសូរអីក៏សង្ខារទៀតឃើញក្លិនអីក៏សង្ខារទៀត ដាត់ប៉ះរស់អីក៏សង្ខារទៀតអានឹងសិលតួសង្ខារទាំងអស់រូបនឹងក៏សង្ខារសម្លេងក៏សង្ខារក្លិនក៏សង្ខាររសក៏សង្ខាររឹងក្តៅលះហើយនឹងប៉ះក៏សង្ខារខំយ៉ាងក៏សង្ខារធំចិត្តក៏សង្ខារទាំងអស់តំណត់មួយម៉ាត់ណាគឺសង្ខារទាំងអស់ចិត្តទៀតដេកដើរឈរអង្គុយពិចារណាសង្ខារទៀតបើពិចារណាទៅកើតចិត្តធុញត្រង់យល់ទេ ត្រូវចូលកម្មសមាធិនេះចៅវនកូនសោយបាមកជាសោយបៃតេសោយបសុធិសោយសុខៈសោយសមាធិមកផ្លែនហ្នឹងទៅឲ្យចិត្តនឹងមានពលៈមានកម្លាំងច្រើនអញ្ចឹងទៅពេលទៅចិត្តនឹងមានកម្លាំងលែងធុញលែងទ្រាំនេះចេញពីសមាធិទៅទៅពិចារណាសង្ខារទៀតចេះពិចារណាដេដាចំកុយទៅហើយឃើញទ្រាំ ចូលសមាធិមកចេញពីសមាធិទៅវិចារណាសង្ខារទៀតកាត់ចិត្តឃើញត្រង់ចូលសមាធិចេញចូលចេញចូលសមាធិបញ្ញាចេញបញ្ញាចូលសមាធិចេញសមាធិចូលបញ្ញាវិលទៅវិលមកយូរយូរកើតធរកើតអីជួនចាពិចារណាទៅឃើញឃើញពលឺឃើញរូបឃើញនេះឃើញនោះឲ្យឃើញ ឲ្យតែឃើញដែរសិតតែនិទានទាំងអស់ចង្កាត់សង្ខារទាំងសង្ខារទាំងស្ទើរតែខ្វាភ្លឺចែឃើញពលឺឈឺលឹងក្រហមសកុំអពិចារណាទៅសង្ខារទាំងចឹងការពិចារណាសង្ខារទាំងចឹងតែពិចារណាទៅតែភ្លឺខ្វាឃើញវាសែងខ្មោចមកពិចារណាទៅសង្ខារទាំងអញ្ចឹងឲ្យតែឃើញដែរសង្ខារទាំងនោះហើយខំមានអារម្មណ៍អង្គុយក្មេកចឹងឃើញហើយខំមានអារម្មណ៍ បើភ្នែកឃើញរូបអារម្មណ៍អង្គុយថ្នឹកឃើញធម្មអារម្មណ៍ស្ដាប់តាន់ចិត្តទៅសង្ខារជាងទាំងអស់ដល់ចម្រើនយូរយូរទៅចិត្តយើងវាដើមមកព្រៃអច្រើនណាស់ចម្រើនយូរយូរកើតសេចក្តីនឿយណាយណែនៅចតរៈនិព្វាវរិយៈនិរោធៈបរិនិស្សកៈ4ធរកាលឡើងនិព្វានឿយណាយ ពីដើមអត់នៅពទាទេលន់តិលន់តិកើតជំនួសនៅពទាឃើញអីក៏អដែរឃើញអីក៏រីករាយដែរឃើញអីក៏ពេញចិត្តដែរឃើញអីក៏សប្បាយដែរហើយខហ្នឹងវាមានតែគូទេស្រឡាញ់ខ្លាំងអប់ក៏ខ្លាំងអានឹងចឹងខ្មាញ់ខ្លាំងទុកខ្លាំងត្រេកអរខ្លាំងកើតទុកក៏ខ្លាំង អញ្ចឹងដល់ពេលយើងចម្រើនឃើញសង្ខារមិនទៀងអញ្ចឹងទៅកើតនៅពីទៀងមកវាក្រានចោលលន្ទីលន្ទីនឹងរបបភ្លុះត្បាត់នៅសល់តែបញ្ញាមួយនៅពីទៀងលឿយណាយនឹងសង្ខារធម៌ចិត្តអបេខារបស់ណាចិត្តអបេខារបស់សមាធិនេះក៏អបេខាឥឡូវចិត្តអបេខាទៀតនៅដល់បេខានឹងបេខាសមាធិនឹងយកអារម្មណ៍វិបស្សនាមុនអបេខាសមាធិយកអារម្មណ៍សមថៈ តែចេញមកធ្វើបស្សនាពេលខាយកអារម្មណ៍ពីបស្សនាលឿនណាស់អីកំអល់ស្មើស្មើលឿនណាស់ឃើញអីមកលឿនណាស់ឃើញអីមកលឿនណាស់នឹកពីទីតែលឿនណាស់ឃើញត្រង់ហើយវារៀបគីប្រះចាក់ដំរីទីដើមតែឃើញពេញចិត្តហើយត្រេកត្រាលតែរូបណាពេញចិត្តត្រេកត្រាលហើយ ជាប់ជាពាក់នឹកភ្នែកព្រៃទាំងអាទាំងយប់ទាំងថ្ងៃហើយអញ្ចឹងដល់បកធ្វើកើតនៅពេលទៀតចើបវិរិយៈលែងព្រៃទាំងអាឈប់ហើយលោកឃើញសិតនទីម្ដងឲ្យបានតៃតអនេះបានអេតរិករីកជាមួយទៀតបានអីទៅដំរីព្រៃទាំងអាទៀតនិរោធិនិរោធៈរលឹកបោះអេនៅតណ្ហាសមុទ្រចៃ លែងប្រាថ្នាពីដើមអត់បានទេរីករាយព្រៃទាំងអើចង់បានណាតណ្ហាវាចង់បានដល់មកដល់ឃើញទៅពទាឃើញវាលឿនណាយលែងស្រឡាញ់លែងចង់បានខ្សែធរហ្នឹងវាទៅមកជួមកជួអកុសលនិងកុសលលែងចង់បានតបផុតវាលែងចង់បានលែងជាប់ចំពាក់បើដូចនេះសកៈ ស្អីក៏លេចចេះតែដែរដល់ដល់នោះជឿសុបហើយអ្នកបប្រតិបត្តិធម៌ហ្នឹងហ៊ានប្រកាសធម៌មួយសុទ្ធិអសុទ្ធិបច្ចត្តកម្មនិយោញ៉ាំអសរិយប្រកបណានាថាអីថៃថាទៅគៀមដែររវល់ផងគឺថាស្អាតមិនស្អាតវាស្រេចទៅលើសតិនិងបញ្ញាខ្លួនឯងគ្មានបុគ្គលណាមកព្យាករឲ្យឡើយរូបពេលអសរកាយដេរខានរៀងរៀងខ្លួនអាណាធ្វើអីបានហ្នឹងទៅ មិនធ្លាក់មិនផ្អើលនឹងរឿងអ្វីក្រៅអំពីមិនប្រកាន់នេះបដិនិសកៈអបកម្មរលាស់ខិលអត់ចូលចំពាក់អីទាំងអស់រូបខ្លួនឯងក៏អត់ចូលចំពាក់រូបអ្នករតីក៏អត់ចូលចំពាក់ការរស់នៅរបស់ជននេះត្រឹមតែការរស់នៅដែលហៅថាវិថីសេរិយាចិត្តនេះចិត្តនឹងគ្រាន់តែ ប្រព្រឹត្តទៅជាធម្មតា ពេលស៊ីស៊ីទៅពេលបបបបទៅពេលដេកដេកទៅជំនាន់ខងគេទៅដើមគេដេកគេឈោងគេតែចិត្តនឹងអត់ទៅឈោងអត់ទៅពណ៌អីទាំងអស់សត្វមរឹកនៅក្នុងអន្តៈមិនជាប់អន្តៈនេះនៅក្នុងណាសត្វមរឹកមិនអង្គុយក្នុងអន្តៈមិនជាប់អន្តៈនៅជាមួយប្តីអត់ជាប់ប្តីនៅជាមួយប្រពន្ធអត់ជាប់ជាប្រពន្ធ នៅជាមួយកូនអត់ចោះជាពាក់កូននៅជាមួយគណៈអត់ចោះជាពាក់គណៈនៅជាមួយពួកម៉ាក់មិត្តភ័ក្តិអត់ចោះជាពាក់ទាំងអស់ប្រើព្រះវិច័យបងក្នុងលោកអត់ចោះចំពាក់ក្នុងលោកនេះខនហ្នឹងបាទនេះស្កៈរលាស់ចោលនៅសេចក្តីប្រកម្មរលាស់ចោលនឹងការហួងហែងអត់មានហួងហែងអីទៅប្រយបត្តិស្រួលទៅ នៅស្រុកណាក៏បាននៅប្រទេសណាក៏បាននៅដែនណាក៏បាននៅក្នុងសង្គមណាក៏បានបានទាំងអស់នៅ ក្នុងលោកណាក៏បានដែរអត់ជាប់ចំពាក់ប៉ុណ្ណឹងដែលព្រះលោកប្រសើរបឋមវិបស្សនាដែលយើងសិក្សាទៅត្រូវបានប៉ុណ្ណឹងពីលទ្ធផលលទ្ធផលដ៏បរិសុទ្ធមួយប្រៀបដូចជាដុំអ្នកសិក្សាពីដុំនិងប្រេងដុំ យល់ទេការកតកិច្ចតាំងពីដាំដូងស្រោចទឹកដូងដូងផ្លែបានផ្លែយកមកបកសបកបកសបកយកមកវាយវាយយកមកកោះកោះយកមកច្រវាច់ច្រវាច់ហើយដាក់ខ្ទះឆ្លចំខៀវចម្រាញ់ត្រង់លទ្ធផលប្រេងដូងទិសដៅត្រឹមអញ្ចឹងការងារតាំងវិសភាសីលៈ សមាធិសង្ខារ15កម្មដ្ឋានសង្ខារធម៌បច្ចាណាទាំងអស់លទ្ធផលត្រង់រលាស់ចោលនៅសេចក្តីប្រកាន់បញ្ញាវិសុទ្ធិបញ្ញាបរិសុទ្ធយកតំណងបើសិនជារកតំណងឃើញចុតិចុតិប្រាយណូភ្លឺពីមនុស្សលោកទៅកាន់ប្រាក់លោកហើយតើតំណងឃើញទេ ជាប់ចាពះហើយតមោតមៈបរាជនោងងឹតពីនេះហើយទៅងងឹតខាងមុខទៀតនេះនេះខបំផុតហើយទៅហ្នឹងអើឃើញឃើញសំមើវាបានពាល់ទៅចំចំណុចត្រង់ថាលែងចិត្តចំពេលហ្នឹងឲ្យតែបានតែមកគណៈចិត្តក៏សុខដែរសុខមកគណៈចិត្តហ្នឹងមក5គណៈចិត្តសុខ5គណៈចិត្ត10គណៈចិត្តសុខ10គណៈចិត្ត បើមិនជាពាក់មួយម៉ោងសុកមួយម៉ោងមិនជាពាក់មួយថ្ងៃសុកមួយថ្ងៃអញ្ចឹងយើងកើតសំណួរមួយសួរថាសេចក្តីសុខរបស់បុគ្គលមាននៅក្នុងទីណាសេចក្តីសុខរបស់សត្វបកលោកមាននៅក្នុងទីណាតែយើងឆ្លើយថាមាននៅក្នុងមនុស្សមានក្នុងសន្តាគារមានក្នុងរេស្តូរ៉ង់ មានក្នុងអាមេរិកកាំងមានក្នុងបារាំងមានក្នុងតាមសួរតាមទេវរាតាមព្រំនិយាយនឹងអត់ទៅទេខ້ອຍព្រួយព្រោះសត្វទាំងអស់នឹងឃើញនៅសពឃើញទៅទុកអញ្ចឹងសេចក្តីសុខរបស់បុគ្គលមាននៅក្នុង ការមិនចោតចម្ពាក់ក្នុងខណ្ឌនេះហើយចាំហ្មងក៏ដឹងអេណាត់អូតំណឹងឃើញអានឹងបានមានសពអូត្រង់ឃើញយីអត់មានសុខទេរស់នៅហ្នឹងមក នឹងមានស្អីសំខាន់ទេសេចក្តីសុខរបស់បុគ្គលមាននៅក្នុងការមិនចេះចំពាក់ក្នុងខណ្ឌដេកដើរឈើអង្គុយរលាស់ចោលទាំងអស់ការចេះចំពាក់ស្រួលខោអាវក្រចាស់ពលាកកើតបាយមួយចានក៏រិះឆ្អែតដូចតែគ្នាប្រហុកអំបិលមិនចេះទៅរស់បានដូចគ្នាដេកនៅតាមាក៏បានដេកគល់ឈើក៏បានដេកខ្ទមក៏បាន ផឹកអីក៏បានអត់ផឹកអីក៏បានវាស្រួលព្រោះវាអត់មាន ប្រាថ្នាអត់មានប៉ុនប៉ងអត់មានចង់បានស្អីអញ្ចឹងរស់នៅជាសុខក្នុងបច្ចុប្បន្ននិរោធៈបដិនិស្សកៈនេះបានប៉ុណ្ណឹងទៅនិព្វានឆាប់ណាភាកក្រោយតែនិព្វានហើយនឹងបឋមវិបស្សនាប៉ុន្តែការលះបង់កលែងនេះលោកចែក ការលះបង់មាន3យ៉ាងចទាំងជាបហានវិខំបណបហាន និងសមុឆេតបហានណានេះចទាំងជាបហានលះបង់មិញបានមកណៈមកណៈមកណៈហ្នឹងរលាស់ចោលកាងហួងហែមកណៈចិត្តមកណៈចិត្តមកណៈចិត្តក្រោយចុះចុះពិចារណាអស់ទៅវិញអស់ក្រោយមកចុះពិចារណាអស់ទៅវិញហ្នឹងហៅតែទាំងចិត្តបហាន វឹកខំបណៈបហានលះបង់សកត់ទុកយូរនោះអាណាបាស្ទើតែយើងចម្រើនបាញ់ពី3ម៉ោងរំងាប់នៅនិរណៈតែមើលឈិតតបហាននេះជំនឿបស្សនានេះតែទាំងកបហាននេះអាស្រ័យនឹងវឹកខំបណៈបហានជំនឿយូរយូរទៅក៏លះបង់កិលេសដាច់ស្មោលមិនកើតទៀត សកាយតថេវេជេកឆាសីលពតតបរាមិសៈកាមរិយៈបរិជ្ជៈរូបរិជ្ជៈអរូបរិជ្ជៈនិមៈអតជ្ជៈនិងអវិជ្ជាកិលេស10នេះកិលេស10សកាយតថេប្រកាន់កាយតកាយជារបស់ផងខ្លួនវេជេកឆាសេចក្តីសង្ស័យក្នុងចិត្តកំណើនសីលពតតបរាមិសៈជាបង្អែលវត្តការប្រព្រឹត្តវត្តក្នុងសាសនារតីក្រៅចាកពុទ្ធសាសនា កាមរាគៈតម្រេស្រេតនាស្រឡាញ់បរិជ្ជៈក្នុងថ្នាក់រូបរាគៈជា ចំចៈក្នុងរូបអរូបរាគៈជាចំចៈក្នុងរូបខណ្ឌមានអ្នករឹងស្អឹងអតិចៈតែមិនដែលរវើរវាយអវិជ្ជាល្ងងខ្លាំងសោតតាបណៈនេះលះបង់ដាច់ខ្មោលនៅកិលេស3ចាក់កើតទេវជាកិឆាសិលពន្ធ5មេសៈជាសមុជចិត្តបហានមិនត្រឡប់កើតវិញនេះអត់កើតវិញទេសោតតា សកពាធ្វើឲ្យស្ដើងកិលេស2កាមរិទ្ធិនិងបរិខៈលះបង់កិលេស3តាំងវាតោតតាមម្លេះអន់ស្រឡាញ់អន់ស្អប់ហើយអន់ហ្នឹងហើយមិនមិនកើតឡើងវិញទេមិនខ្លាំងឡើងវិញទេអាណាគាលែងស្រឡាញ់លែងស្អប់ដាច់ឆ្នោតហ្មងអាណាគាជីវិតរបស់អាណាគារស់នៅគ្មានតម្រៃទេ ហើយគ្មានការស្នងស្នាក់ចិត្តទេនៅជីវិតរបស់លោកជាប្រកបដោយធម្មតា ចលោនឹងជាប្រក្តីធម្មតាចំមកអត់អត់មានប្រកាន់កាយអត់មានស្អីសង្ស័យស្អីហើយអត់មានជឿស្អីហើយអត់មានស្រឡាញ់ស្អីហើយអត់មានស្អប់ស្អីអត់ទាំងអស់ចិត្តដូចជាប្រក្តីធម្មតាចឹងមកដាណាពីប្រារហັດអស់រលីងបងលែងចូលទៅផ្ទះក្នុងរូបក្នុងអរូបខណ្ឌតិចគឺក៏ទឿលអីទៅក៏គ្មានរំស្អឹងស្អីមានដាស់ស្អីក៏អត់ហើយ អណ្ដែតដងអីក៏អត់ហើយល្ងងត់ទៀតចេះតោះស្គាល់ច្បាស់ភ្លឺចែកអត្តបត្តិញ្ញាណអត្តបត្តិបញ្ញាអត្តបត្តិវិជ្ជាអត្តបត្តិអាឡោកោពលុភ្លឺស្មាំកាលាំងហើយវិជ្ជាកាលាំងហើយលោកត្រាស់ដឹងធေါ်អត់មានកិលេសអីទាំងអស់ស្អាតឆេញបរិសុទ្ធហើយអត់វិលត្រឡប់មកកើតទៀតនេះជាតែមួយឆេតបហានហើយធម៌ហ្នឹងយើងមិនមែនផ្លែឡើងទៅប្រើរហន្តទេនេះចំណែនវត្ថុឯបស្សនាមិញហ្នឹង ចម្រើនយូរយូរទៅបានសោតាចម្រើនយូរយូរទៅបានសកតិចម្រើនយូរយូរទៅបានអនាគាចម្រើនយូរយូរទៅបានរហ័តអត់ទេសោតាបថុជនចម្រើនខហ្នឹងបានសោតាសោតា បានសោតាចម្រើនខហ្នឹងទៀតបានសកតិ ដល់បានសកតិចម្រើនធម៌នឹងទៀតបានអនាគាអនាគាចម្រើនធម៌នេះទៀតបានរហ័តដល់ដល់រហ័តទៅចម្រើនធម៌ទៀតដើម្បីសុខនៅក្នុងបច្ចុប្បន្នចម្រាំដល់ថ្ងៃប្រេតនិព្វានអញ្ចឹងបឋមបស្សនាមួយក៏ទៅនិព្វានបានដែរតែតាន់ទៅនិព្វានបានដូចគ្នានិយាយលោកតាព្រះអង្គឲ្យអស់មិនអស់សង្ឃឹមនេះមើលណាមកទៅធននឹងដូចជានៅក្បែរក្បែរខ្លួនថាមិនអស់សង្ឃឹមទេនៅក្នុងពុទ្ធមណ្ឌលមិនអស់សង្ឃឹមទេឲ្យ កុំឲ្យតែយើងគិតឲ្យច្រើនកុំឲ្យស្មុគស្មាញឲ្យច្រើនហើយរឿងខណៈចិត្តអាត្មាសូមបញ្យល់កុំឲ្យអឡោះអឡាយស្ដាយប្រមាថនេះគណៈចិត្តកើតលុតទេថ្ងៃនឹងពៀលស្អែកបណ្ឌិតយល់ទេថ្ងៃនេះហើយនៅវត្ថុជនល្ងាចកលយាវត្ថុជនព្រឹកវត្ថុជនល្ងាចប្រារយៈអត់មាន អត់ដូចគ្នាទេសេសងស្ដាប់ធម៌សេសងចម្រើនធម៌ទេអញ្ចឹងបាន ប្រាអរិយបុគ្គលទាំងឡាយលោកមិនដែលតាមដានប្រវត្តិរូបទេណាបថុជនយើងទេនៅគិតប្រវត្តិរូប ប្រារយៈលោកអស់ហើយអស់គិតវាអតីតកាលស្អីស្អីអស់លោកថានឹងស្វាស្វាប់ធ្វើចោលឲ្យលោកឯងស្វាប់ធ្វើចោលលោកអត់មានចឹងទេអត់មានប្រារយៈគ្មានទេគ្មានស្ាយគឺអីយ៉ាងចឹងនេះព្រួយ ព្រោះនេះបញ្ញាកាលឡើងតាមគណៈចិននេះគណៈចិនមុនគាត់ពៀលមែនប៉ុន្តែឥឡូវស្ដាប់ធម៌ទេសនារហ័តហើយហើយថាគាត់ពៀលទៀតអញ្ចឹងដែរអញ្ចឹងកុំឲ្យគិតអ្វីអ្វីដែលធ្វើតាំងពីមុនមករហូតដល់ថ្ងៃនេះបញ្ញវិរិយទាំង5មកសម្លាប់លួចខុសក្នុងកាមនិយាយកុហកបាត់ទឹកស្បឹងឈប់គិតកុំគិតទៅសោះគិតរឿងត្រប់នេះ ដោយព្រះលោកពូនឹងអង្គលិមាថាអង្គលិមាបើសិនជាអ្នកអាណិតស្ត្រីនោះចូលអ្នកអតិថិតរបស់អ្នកទៅស្ត្រីនោះនឹងកើតកូនរួចអង្គរាជថាបបិទ្ធព្រះអង្គទូបង្គំដឹកគ្រឿងនៅឃើញតែក្បាលគេដែលខ្ញុំទូបង្គំកាន់ទេកុំគិតអញ្ចឹងគិតត្រឹមអ្នកដែលបានខ្លួនជាប្រះរយៈចេញ4នេះតើអ្នកមានបានដៃសល់ណាអត់ទេ អូបើចឹងនឹកត្រឹមហ្នឹងឯងអត់នឹកហួសហ្នឹងឯងនឹកត្រឹមហ្នឹងអញ្ចឹងលោកយាយលោកតាក៏យកតម្រាប់តាមហ្នឹងកុំនឹកពីការកែបទល់នឹងថ្ងៃដែលលះបង់ត្រូវនឹកត្រឹមតែលះបង់ហ្នឹងហ្មងមកដល់វត្តយកសកម្មសិលចម្រើនកម្មដ្ឋាននឹកត្រឹមហ្នឹងកុំនឹករឿងអតីតកាលបំភ្លេចចោលកុំនឹកនឹកត្រង់ល្អនឹកត្រង់ល្អសង្ស័ព្ទល្អដើម្បីឲ្យកុសលផលនេះ ទៅរឿងច្រើនប្រះអរិយមគ្គឲ្យកើតឡើងអញ្ចឹងបានន័យថាមគ្គផលដែលបាត់កុំឲ្យតែទោះអំណំរិយកម្មសម្លាប់យត្តដាបិតាបំបីសំធ្វើឈាមពុទ្ធឲ្យផុសផលឡើងក៏ទោះក្នុងនាងពិខុននៃនេះបើអនន្តរិយកម្ម5នេះយើងធ្វើឲ្យយើងចម្រើនឧបសនាអត់បានកាយទេអត់សម្រេចទេតែបើមេត្តាមិនដែលសម្រាប់ផង បីតាក៏មិនដែលសម្លាប់ប្រារហន្តក៏មិនដែលសម្លាប់ហើយឈាមបុគ្គលក៏មិនដែលឲ្យផលខុសអត់ហើយសង្កមៃក៏គ្មានទៀតអញ្ចឹងអត់មានកម្មនឹងទេអត់មានអត់មានទោសជាអនន្តរកម្មទេអញ្ចឹងអំពើដែលធ្វើចង់បានបានអាចកំចាត់បងចោលក្នុងបច្ចុប្បន្នដោយសារអំណាចនៃបឋមវិបស្សនា ចម្រើនបង្អោនក្នុងអរិយមគ្គទាំងអស់អញ្ចឹងមិនត្រូវការភ័យរឿងអស់នោះទេ គិតពីត្រឹមហ្នឹងទៅប្រឹងយកហ្មងដេកដើរថងអង្គុយប្រឹងយកហ្មងប្រឹងយកបឋមឧបស្សនានេះបានដើម្បីឈោងកាន់សោតតា